អូខេលោកទស្សនិកអ្នកនាងតានីជួបគ្នាសាយទៅថ្មីជាមួយអំបាទ Channel សំជនស្វាគមន៍មកកាន់វីដេអូថ្មីអ្នកនាងអូខេចង់នៅក្នុងវីដេអូនេះខ្ញុំត្រូវការបង្ហាញទៅតងទៅនឹង website ដែលយើងអាចទៅការទិញទំនិញពីចិនបានអញ្ចឹងយើងដឹងថាតកតងទៅនឹងការទិញទំនិញពីចិនគឺយើងទិញពីចិនមកគឺ Evan Without អញ្ចឹងអ្នកដែលគាត់ចង់បើកមុខរបររកស៊ី online លក់ផលិតផលអីហ្នឹងក៏អាចធ្វើការ order ពីចិនមកបានដែរអូខេអ្នកដែលគាត់ចង់លក់របស់ online គឺគាត់អាច order បាន អញ្ចឹងយើងមុនដែលយើងធ្វើការ order ឬក៏ទិញយើងត្រូវស្គាល់ប្រភេទ website អញ្ចឹងបើយើងស្គាល់កាន់តែច្រើនគឺវាកាន់តែល្អព្រោះតែ website ខ្លះវាលក់ថ្លៃ website ខ្លះវាលក់ថោកពីច្រើនគឺទៅតាមតើតងទៅនឹងក្រុមហ៊ុនខ្លះអឺវាថ្លៃថ្លៃទៅសេវាដឹកដឹកជញ្ជូននេះពីប្រទេសមួយទៅប្រទេសមួយអូខេគឺវាថ្លៃប៉ុន្តែទំនិញដែលវាទិញមកគឺវាច្រើនទិញពីច្រើនទាំងអស់ អូខេដូចជា Amazon ដូចជាលទ្ធផលអីអីគឺសុទ្ធតែសហការដៃគូជាមួយគ្នាប៉ុន្តែគាត់ថាពីជនអ្នកដែលគាត់ស្គាល់ដូចជា Amazon AliExpress Alibaba ដូចជាអូខេ eBay អញ្ចឹងពីជនគឺមានអ្នកស្គាល់ច្រើនប៉ុន្តែប្រភេទ website ហ្នឹងវាវាថោកថោកទេប៉ុន្តែតើតើការដឹកជញ្ជូនរបស់វាគឺវាថ្លៃមែនតើថ្លៃ ហើយដូចជា Amazon នេះគឺពិបាកក្នុងការបំពេញទៅតងទៅនឹងនេះតិចទៅតងទៅនឹង pin code អូខេគឺ zip code គឺនៅប្រទេសយើងវាបាក់បំពេញអូខេតើយើងចេះបំពេញអានឹងមិនពេញបានហើយអីវ៉ាន់នៅក្នុងនោះគឺវាថោកមែនតើប៉ុន្តែគាត់ថាទៅតងសេវាកម្មដឹកជញ្ជូនរបស់វាគឺថ្លៃអូខេនេះគឺយើងឃើញថោកថោកទេអូខេ អញ្ចឹងបើយើងទិញទៅតាមហ្នឹងគឺថោកទេគឺទៅ3រៀលទៅ5រៀលទេអូខេហើយទំនិញទាំងអស់គឺ website ទាំងអស់នេះគឺវាសិតតែដៃគូវាច្រើនគឺរោគចាក់វាច្រើនគឺនៅចិនអូខេអញ្ចឹងបើសិនយើងស្គាល់ website ច្រើនសម្រាប់ការ order ទំនិញដែលមានការទទួលថ្លៃសេវាកម្មតម្ជួលទូថ្លៃគឺយើងយកមកលក់យើងក៏ឬក៏ទិញប្រើប្រាស់គឺវាកាន់តែអស់លុយតិច អូខេអញ្ចឹងមានដូចជា website មួយចំនួនទៀតដែលអ្នកខ្លះបែរជាស្គាល់អ្នកខ្លះបែរជាអត់ស្គាល់ទេដូចជា Tmall ដែលជា website របស់ចិនពីច្រើនអ្នកដែលគាត់អឺពីច្រើនអ្នកដែលគាត់អស់ស៊ីអនឡាញមួយចំនួនគឺគាត់ទិញតាមអ្នកហ្នឹងអូខេគឺវាថាប៉ុណ្ណេះដូចជាតកតងទៅនឹង Loda Loda ក៏វាមានយើងអាចទិញបានដែរអូខេអញ្ចឹងដូចជាតកតងទៅនឹងតាប៉ៅ ទៅនឹងតាប៉ាវគឺវាមានពីរតាប៉ាវរបស់ចិនមួយអូខេហើយនឹងតាប៉ាវតាមរយៈតាប៉ាវរបស់ខ្មែរអូខេដែលយើងអាចដូចយើងបើកក្នុងតាប៉ាវនេះយើងវាមានបើយើងបើកតាមរយៈ desktop គឺវាស្រួលយើង copy link មកហើយនេះហើយយើងចង់ search នៅក្នុងតាប៉ាវរបស់ខ្មែរយើងអាច search បាននៅកន្លែងនេះវានឹងអាចឃើញហើយតើតើតាប៉ាវនេះគឺវាអាចដឹកឲ្យយើងដល់ផ្ទះអូខេតើតើ loader ក៏យ៉ាងដែរ អូខេអញ្ចឹងយើងទិញនៅក្នុងហ្នឹងគឺវាថោកអញ្ចឹងនៅក្នុងនេះគាត់ថាវានៅក្នុងតាប៉ានេះវាពិបាកតិចអ្នកដែលគាត់អត់ចេះចឹងប៉ុន្តែយើងអាចធ្វើការបក Google Translate បាននៅកន្លែងនេះអូខេវាដូរមកជាអង់គ្លេសហើយគឺងាយស្រួលក្នុងការមើលអញ្ចឹងនេះនេះគេចង់ដែរនេះវាជាភាសាអង់គ្លេសហើយក៏វាមានជាភាសាខ្មែរផងដែរបញ្យល់នេះជាទៅនេះ ប៉ុន្តែបើទិញតាមដូចជាតាប៉ាវដូចជាអីហ្នឹងគឺវាពិបាកតិចព្រោះថាទៅទៅមួយដែរនៅវៀតណាមឥឡូវវាតឹងហើយអីវ៉ាន់អស់នេះវាច្រើនគឺផ្ញើតាមវៀតណាមប៉ុន្តែបើទិញតាមរយៈលោកដាគឺសេវាកម្មដឹកជញ្ជូនរបស់វាផ្ញើពីប្រទេសចិនមកហ្នឹងគឺវាលឿនវាលឿនជាងតាប៉ាវអូខេអញ្ចឹងឧទាហរណ៍ដូចជានេះគូបបនេះបើសិនជាយកអ្នកគ្នាទិញតាមរយៈ Loda វាថោកជាង អានេះគឺ6ដុល្លារទេសុទ្ធដូចជាមួយជើងកៅអៅដូចជាមួយជើងនេះអ្នកគ្នាដឹងហើយថានៅហាងនៅខ្មែរលក់ប៉ុន្មានអញ្ចឹងនៅក្នុងនេះលក់តែ2រៀលទេអូខេខ្ញុំឧទាហរណ៍ដូចជា website AliExpress មួយជាមួយនឹង Loda អញ្ចឹងបើពួកនេះគឺសេវាកម្មរបស់វាដឹកគឺថ្លៃហើយហើយវានិយាយទៅគឺយ៉ាងណាថាវាល្បី អញ្ចឹងគឺសេវាកម្មដឹកជញ្ជូនដោយថ្លៃតែតម្លៃលទ្ធផលរបស់វាគឺដូចគ្នាទេព្រោះថាវាយកចេញពីរោងចក្រតែមួយទេនៅក្នុងប្រទេសចិនព្រោះថាភ្នាក់ងារដឹកជញ្ជូនរបស់វាគឺថ្លៃអូខេអញ្ចឹងខ្ញុំ recommend ឲ្យតទៅទៅនឹងខ្ញុំធ្វើការ compare ជាមួយនឹង AliExpress ហើយនឹង Loda ពីជនអ្នកខ្លះគាត់ស្គាល់ AliExpress ច្រើនឬក៏ទិញតាម AliExpress ច្រើនព្រោះថា AliExpress គឺ តកតងទៅនឹងសេវាកម្មដឹកជញ្ជូនរបស់វាគឺវាថ្លៃលក្ខគឺពោលថាសេវាកម្មរបស់វាលក្ខណៈ global អញ្ចឹងខ្ញុំត្រូវការ search តកតងទៅនឹង box 1 cool box អូខេតើតើគូបបអញ្ចឹងគូបបនេះខ្ញុំឃើញក្នុង load ដែរ អូខេចង់នេះហើយជាប្រភេទគុំរបស់ខាដែលយើងអាចដាក់តាមឡានចឹងនៅកន្លែងគិតនេះប្រហែលដុល្លារទេ2ដុល្លារ12ដុល្លារអូខេអានេះគឺអានេះគឺ40ដុល្លារអូខេអានេះគឺអាចទិញពី1បាននេះទិញចាប់ពី4តើនេះចាប់ទិញចាប់ពី10 ពីច្រើនក្នុងនេះអត់សូវមានឲ្យយើងចាក់ទិញចាក់ពីមួយទេពីច្រើនគឺលក្ខណៈបោះដុំហើយសេវាកម្មបញ្ជូនរបស់វាគឺថ្លៃអូខេនេះចាក់ពី100ឡើងជាងវា19ពីច្រើនចាក់ពី1អត់សូវមានទេនៅក្នុងហើយសេវាកម្មបញ្ជូនរបស់វាថ្លៃហើយមួយទៀតតកតងទៅនឹងការបញ្ជូនរបស់គឺ Visual មែនតើគឺការសម្ងាយ បានវាមកដល់ប៉ុន្តែគាត់ថានៅក្នុង AliExpress គឺវាសួរ search វាដឹងចិត្តអតិជនដែលចង់បានគាត់វាដឹងថាយើងអាសា search អីចង់បានអីគាត់វាបើកមកវាលោតទៅនឹងឲ្យមកអូខេនេះគឺវា29 38អូខេនេះយើងទិញនេះតម្លៃវា38ហើយត្រូវបង់ថ្លៃ shopping របស់វាទៀត8ដុល្លារទៀត ហើយតើតើការដាក់បៀគឺចន្លោះពី16ថ្ងៃទៅ28ថ្ងៃប៉ុន្តែបើសិនជាយើងបើកតាមជា app វាមានតកតងទៅនឹងវីដេអូយើងមើលនៅក្នុង AliExpress វាល្អតងនឹងដែរវាលោតមួយយ៉ាងហើយតើតើម៉ាស៊ីននេះខ្ញុំបានតកាទីឲ្យវាស្ងាត់ល្អមែនទេគាត់ថាវាចំណាយពេល1ម៉ោងសម្រាប់បច្ចៈប៉ុន្តែវាអាចដាក់បានតែប្រភេទ កំប៉ុងអានោះឆាប់ត្រជាក់បើដកវាយូរបន្តិចអូខេហើយបើយើងទិញតាមរយៈ loader ខ្ញុំត្រូវការឆែកឲ្យអូខេខ្ញុំចូលទៅមើលប្រតិបត្តិការចាប់របស់ខ្ញុំតែម្ដងអូខេនេះនេះខ្ញុំត្រូវការទិញគឺ10ដុល្លារទេចាំបាច់មើលនៅក្នុងនេះទេចុះនេះវាមានប្រភេទឲ្យយើងដាក់លុយយើងអញ្ចឹងយើងអាចទិញចាប់ពីមួយបាន អញ្ចឹងមួយតម្លៃវាគិតប៉ុណ្ណេះអញ្ចឹងបើយើងទិញចាប់ពីមួយប៉ុណ្ណេះអូខេវា discount អញ្ចឹងណានៅក្នុងនោះអញ្ចឹងវាមានផលិតផលច្រើនដែលយើងអាចមើលក្នុងក្រុមហ្នឹងយើងអាចត្រូវការ download តាម app បានព្រោះ app វាលក្ខណៈវាចេញផ្សេងអញ្ចឹងនេះគឺខ្ញុំទិញគឺ10ដុល្លារទេអញ្ចឹងថ្លៃសេវាកម្មដឹកមកក្រៅប្រទេសពីប្រទេសចិនហ្នឹងគឺវាយកតែ4ដុល្លារ1ដុល្លារជាងទេអញ្ចឹងវាអស់ខ្ទង់ថា210ដុល្លារចុះ ចឹងបើសិនអ្នកនេះទិញតាមរយៈនេះអឺ AliExpress គឺអស់38ហើយនៅបូកអានេះអូខេនេះបូកអានេះទៀតហើយវាយូរវាអត់លឿនទេហើយបើទិញតាមលូដែរគឺវាតែ5 10ថ្ងៃគឺយើងអាចទទួលបានដែរព្រោះថារយៈពេល7ថ្ងៃគឺវាត្រូវការបញ្ជូនតំណែងពីចិនមក ហើយចន្លោះពេលខ្ទង់7ថ្ងៃទៀតគឺគេធ្វើការខាងនោះគេបញ្ជាទិញចំណេញគេបែងចែកចំណេញគេចំណាយពេលដឹកមកឃ្លាំងហើយក៏គេបញ្ជូនមកខ្មែរអញ្ចឹងបើវិការទៅការបញ្ជូនមកខ្មែរគឺវា7ថ្ងៃទៅមកដល់ហើយអូខេអញ្ចឹងគឺយើងអាចមើលនៅក្នុងហ្នឹងមានតតុំលទ្ធផលមួយចំនួនទៀតហើយយើងអាចចូលមកមើលកន្លែងហ្នឹងនិយាយទៅគឺនៅក្នុង AliExpress គឺវាថ្លៃ គឺថ្លៃមែនតើចង់ខ្ញុំចូលមើលកាបូបខ្ញុំមួយពេលកាបូបវាចុះណាមើលខ្ញុំមួយទៀតនេះគឺអានេះនេះអាចដឹករបស់ខ្មែរបានអូខេយើងអាចមើលកន្លែងហ្នឹងអញ្ចឹងតម្លៃវាគឺ33ហើយ shopping របស់វាគឺ12ដុល្លារ អូខេអញ្ចឹងខ្ញុំមើលតើតើខែពេលឡានហ្នឹងបងហើយវាយើងមើលតើតើតើខែប្រយោជន៍តើតើ Tmall ក៏យើងអាចចូលទៅទិញបានដែរអូខេប៉ុន្តែតើតើ Tmall ដូចជាតាបាវហ្នឹងគឺនៅក្នុង Loda គឺវាមានព្រោះថានេះ ព្រោះនៅក្នុង loader វាទិញអីវ៉ាន់ហ្នឹងគឺយកមកពីនេះ 1001808.com នេះតកតងតប៉ៅតកតង loader ហើយតកតងនឹងនេះអូខេនេះទីផ្សារមួយទៀតបើចឹងវាទាញចេញមកពីអស់ហ្នឹងទេដូចជា Tmall នេះក៏វាយកអីវ៉ាន់ពីហ្នឹងដែរអូខេដូចជាតប៉ៅនេះចឹងយើងអាចទៅកាឆែកទៅលើ loader បានហើយបើយើងឆែក loader ឃើញអត់ទៅយើងឃើញក្នុងនេះយើងអាច copy ឈ្មោះវាមកហើយក៏យើងវាយជាភាសាចិន search ក្នុង Telegram ព្រោះតែតកតងទៅនឹង loader វាអនយ៉ាងតកតង keyword តិចវាដូចជា AliExpress AliExpress វាស្គាល់ចិត្តអតិជនតែម្ដងដូចថាយើងឆែកអានេះអត់ឃើញនៅក្នុង loader យើងក៏ចូលទៅក្នុង AliExpress គឺវាចាប់ keyword របស់យើងតែម្ដងគឺវា load តែនេះមកឲ្យអត់តយើងយកតបាន search មកគឺវាឃើញបាត់ហើយដោយសារវាចាប់ keyword តាមរយៈការ search របស់យើងនៅលើ internet ព្រោះថា loader វានៅ on ត្រង់ហ្នឹងតិចអូខេប៉ុន្តែយើងអាចទៅ search ព្យាយាម search ពីម្ដងយើងអាចឃើញយើងអាច search នៅក្នុងអត់ឃើញយើងអាចមើលក្នុងតាបាវឬក៏ loader ឬក៏នេះព្រោះថាទីផ្សាររបស់វានៅក្នុងនេះវាដាក់ផ្នែក4អូខេចង់ទៅតុងខាអូខេខ្ញុំ search ទៅតុងទៅនឹងកាមេរ៉ាវិញកាមេរ៉ាឡាន អូខេខ្ញុំ search ទៅតឹងកាមេរ៉ាឡានហើយអូខេនេះទៅតឹងកាមេរ៉ាគេយើងអាចមើលចង់នៅក្នុងនេះគឺវាលក់78 44 48ហើយបើយើងទិញនៅខ្មែរខ្ញុំធ្លាប់ទៅសួរហើយហើយគឺមាន100 គឺជាប្រភេទ full អីនេះគឺ100អញ្ចឹងបើយើងទិញតាមនេះតែ21ទេ21វាមានប្រភេទអឺ65អូខេ23 64ប៉ុន្តែយើងអាចមើល slot ចឹងនៅក្នុងនេះវាឲ្យយើងទិញ21នេះវាទិញចាប់ពីប្រហែលទៅនេះ2000នេះចាប់ពី3ទៅអាចទិញបានបាទនេះវាអត់វាអត់កំណត់ទេ យើងអាចទិញចាប់ពី1បានប៉ុន្តែយើងមើលខាងក្រោមឈ្នួលដែលទិញនេះគឺអស់13ដុល្លារអានេះ13ដុល្លារអានេះ4ដុល្លារអូខេ4ដុល្លារទៀតបូកបន្ថែមទៀតអូខេចង់ចាប់3 slot ទៅអូខេនេះគឺ14ដុល្លារទៀតនេះអាចទិញចាប់ពី1បានប៉ុន្តែតម្លៃវាគឺ48ទៅ64អូខេអានេះគឺ44 ចឹងនេះដូចជាខ្ញុំឃើញនៅខ្មែរលក់ដូចជាអឺ70រៀលទេប៉ុន្តែនេះជាងចាប់ពី107ទៅគឺវាច្រើនយ៉ាងទី1មួយ គឺពិបាកនៅការហត់ទិញមែនតើនេះ13ដុល្លារទេទៅ100អញ្ចឹងតម្លៃទិញគឺ10ដុល្លារនេះអានេះយើងអាចចាប់ពី1បានណាអានេះគឺធូរអានេះដូចខ្ញុំសួរនៅកន្លែងតុបតែងឡានដូចជា100អូខេនេះដូចជា Android ដែរ វាមាន record អីចឹងណាអញ្ចឹងនិយាយទិញ100 140ទៅបានបាទហើយថ្លៃឈ្នួលគឺ4រៀលអញ្ចឹងចន្លោះ60 60ទៅ100បើចង់ដែរយើងទិញនៅខ្មែរវាលឿនជាងហើយទិញគឺយូរមែនតើនេះវាកាមេរ៉ាយើងអាចទៅឆែកអូខេឆែកក្នុងតាបាវ ហើយនៅក្នុងនេះគឺយើងឆែកមើលនៅក្នុងតេតងតប៉ោតេតងទៅនឹងនៅក្នុង stock loader អូខេហើយមិនសិនអ្នកនេះមានពេលតែនេះគឺឆែកតែចាញ់ច្រើនអូខេនៅក្នុង stock នេះអត់មានទេ បើយើងទិញនៅក្នុង stock loader ទៅវាលឿនប៉ុន្តែវាច្រើនវាអត់សូវមានអូខេខ្ញុំ search ទៅតងទៅនឹងកាមេរ៉ានេះមួយ អូខេនេះអាចទិញវាមានអឺ30000ជាងសម្រាប់ការឲ្យយើងកំងយើងអាចរកបានអូខេចុះវាមាននេះបោះឲ្យបោះចិនបោះអីខាងមើល យកពេលកាមេរ៉ាដាក់តាមឡើងអូខេប៉ុន្តែវា20យើទេគឺលោកទូទូថ្លៃ អូខេអញ្ចឹងនៅក្នុងនេះគឺវាលក់ដែរនេះវាមាន20 25ហើយនឹង25.97ហើយនឹង25.9.6 sorry 67ហើយ69អូខេអញ្ចឹងយើងមើលនៅក្នុងមិញនៅក្នុងអឺអូខេនេះ នេះយើងអាចអាចទុកការរើសវាមានកាមេរ៉ាក្រូចមានខ្សែយើងអាចរើសអូខេអ៊ីនធឺណិតយើង slow បន្តិចចង់មានបោះចិននិងបោះរុស្ស៊ីអូខេនេះអត់អាចផ្ញើមកខ្មែរទេចឹងយើងអាចធ្វើការរើសនៅកន្លែងនេះ យើងយករ៉ែម៉ានជីបើយើងគឺយើងប្រើ 32G អូខេអញ្ចឹង 32G យើងអាចមើលអញ្ចឹងវាដាក់ប្រាប់យើងនេះចន្លោះពី16ថ្ងៃទៅ28ថ្ងៃ ចាំទៅខ្លះវាអាចរហូតដល់3ខែអូខេវាយូរហើយនេះគឺសេវាវាគឺ4ដុល្លារហើយអានេះគឺវាប្រាប់យើងតម្លៃចន្លោះពី21ទៅ54អូខេចឹងអាចបាយទៅអេទៅឃើញតម្លៃហើយចុងបូកនេះទៅចុងបូកទៅវាចូល27ហើយចុងបើសិនគ្នាទិញ នេះកន្លែងទៀបឯណាវាវាមានដល់54ទៀតចាំបើយើងសិនតែទិញតាមលូដាគឺវាថោជាងហើយវា5 10ថ្ងៃគឺមកដល់ហើយអូខេនេះខ្ញុំយកនេះមួយគេគេយើងយកអានេះក៏បានដែរព្រោះនេះមិញមិញមានអាភេទនេះដែរអូខេយើងយើងចុចទឹកអាបាយ អូខេយើងអត់តន់ពេញទៅក្នុង information នេះទៅទៅក្រុមហ៊ុន10អញ្ចឹងក្រុមហ៊ុននេះគឺ view អូខេចង់វាចង់លឿនច្បាស់តែថ្លៃអូខេអញ្ចឹងនៃសេវាកម្មអានេះ7ថ្ងៃ15ថ្ងៃអានេះគឺដូចទៅនឹងអឺ loader ដែរ load ដែរគឺពើថ្ងៃខាងថ្ងៃគឺមកដល់ហើយប៉ុន្តែនេះគឺវាអស់សេវាគឺថ្លៃជាងកាមេរ៉ាយើងទិញទៀតគឺថ្លៃមែនតើអញ្ចឹងបើខ្ញុំ recommend ឲ្យគឺទិញតាមរយៈ loader ទៅព្រោះតែគាត់ថា loader ខ្ញុំពិបាក